គិនថាស្នេហ៍នេះគឺជាស្នេហាចុងក្រោយក្រុមយ៉ាងបងឲ្យអូនជឿចាំងអ្នកចាស់ចាំងបែកទៅបែករហូតជួមបងម្នាក់ជួបងអូនស្មឹងជឿជាក់ថាស្នេហ៍ពិតសងខំកាន់តែច្រើនក្តីឈឺចាំកាន់តែខ្លាំងស្មងខ្លាំងនៅចាញ់គេអូនទី អ្នកអូនខ្លួនអូនទើបបងមានគេម្នាក់ទៀតអារម្មណ៍ផ្ដើមឃ្លាតពីអូនហើយមកនឹកគេខ្លាំងណាស់ហើយទើបធ្វើឲ្យបងនៅលេងសុខបងកិច្ចមកលែងហ៊ានសុំនឹងអូនចំ យចិនមកខ្មែរអូន ត្រឹមតែកាយតែអារម្មណ៍ខ្មែរគេថាពិតអូនគិតថាយើងបែកគ្នាទៅល្អជាងបា យហើចុងក្រោយក្រុមយ៉ាងបងអើយអូនជឿចាំងអ្នកចាស់ចិនបែកទៅបែករហូតជួមបងម្នាក់ជួបងអូនស្មឹងជឿជាក់ថាស្នេហ៍ពិតសងខឹងកាន់តែច្រើនក្តីជឿចាំកាន់តែខ្លាំងស្មងខ្លាំងនៃចាញ់គេអូនទៀងអូនអ្នក ខ្លាំងណាស់ហើយទើបធ្វើឲ្យបងនៅលេងសុខបងកិច្ចមកលេងហ៊ីសុំឡើងអូនចំពេលដែលបងនៅក្បែរអូនអារម្មណ៍បងនៅទាំងបងខំមនុស្សអូនធំហើយកុំលះបងអីអ្នកថ្មីគេល្អជាងអូនគេយកបានចិនបងទាំងមូលស្រឡាញ់គ្នាយូរក៏កងនៅតែបាយចិន ត្រឹមតែកាយតែអារម្មណ៍ក្បាយគេថាពិតអូនគិតថាយើងបែកគ្នាទៅល្អជាងបែបនេះបងនឹកគេខ្លាំងណាស់ហើយទើបធ្វើឲ្យបងនៅលេហេសុខបងកិច្ចមកលែងហ៊ានសំឡឹងអូនចំពេលដែលបងនៅក្បែរអូនអារម្មណ៍បងនៅទាំងបងខំមនុស្សអងធំហើយ Go.